កម្ពុជារកឃើញម្សៅលាបខ្លួនទារកនិងកុមារ12ប្រភេទផ្ទុកគីមីដែល អាចបង្កជាជំងឺមហារីកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងក្លាយកបបនៅថ្ងៃទី23ខែសីហា ឆ្នាំ2022នេះបានប្រកាសរកឃើញម្សៅលាបខ្លួនទារកនិងកុមារ ដែលចរាចរលើទីផ្សារកម្ពុជា ចំនួន12ប្រភេទមានផ្ទុកសារធាតុគីមីអាសបេតុសដែល បង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្សជាពិសេសគឺអាច បង្កឲ្យកើតជាជំងឺ មហារីកដល់អ្នកប្រើប្រាស់អគ្គនាយកដ្ឋានកបបនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងគោលបំណងការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពិសេសទារកនិងកុមារ គនាយកដ្ឋានកបប បានអនុវត្តការងារចុះយកសំណាក់គំរូនិងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារកនិងកុមារ Baby Calcium Powder មួយចំនួនដើម្បីវិភាគរោគសារធាតុ Asbestos ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកប្រើប្រាស់យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញឲ្យឃើញថាសំណាក់គំរូផលិតផល ម្សៅលាបទារកនិងកុមារមួយចំនួន មានវត្តមានសារធាតុអាសបេស្តុសដូចមានក្នុងតារាងឧបសម្ព័ន្ធដើម្បីការពារសុខភាពអ្នកប្រើប្រាស់ជាពិសេសទារកនិងកុមារអគ្គនាយកដ្ឋានកបបសូមដាក់ចេញនូវវិធានការបណ្ដោះអាសន្នមួយចំនួនដូចខាងក្រោម1ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម្សៅលាបទារកនិងកុមារមានដូចក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះត្រូវក អជាបណ្ដោះអាសន្នការនាំចូលនិងចែកចាយរាល់ផលិតផល ដែលមាន ក្នុងតារាងឧបសម្ព័ន្ធមកក្នុងព្រះរាជាណាចក្រកម្ពុជា ខប្រម៉ូពីទីផ្សារនៅផលិតផល ម្សៅលាបទារកនិងកូម៉ានិងរីកាមកអគ្គនាយកដ្ឋានកបបអំពីបរិមាណផលិតផលដែលប្រមូល2អគ្គនាយកដ្ឋានកបបទុករយៈពេល2សប្តាហ៍គិតចាប់តាំងពីថ្ងៃទី22ខែសីហាឆ្នាំ2022 ដល់ថ្ងៃទី5ខែកញ្ញាឆ្នាំ2022ដើម្បីឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកបបក្នុងការនាំយក នៅ សំណាក់នៃផលិតផល ដែលត្រូវបានរកឃើញថាមានសារធាតុអាសបេតុសទៅវិភាគតបនៅមន្ទីរពិសោធន៍ភាគីទី3ដែល មាន សមត្ថភាពនឹងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ3ក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយនឹងរោងចក្រផលិត និងសមត្ថកិច្ចកបបដោយឈលលើគោលការណ៍តម្លាភាពនិងគ្រប់គ្រងដោយមូលដ្ឋានវិទ្យាសាស្ត្រដើម្បីធានាថារាល់ផលិតផលម្សៅលាបទារកនិងកុមារដែលត្រូវបានចែកចាយនិងដាក់លក់នៅលើទីផ្សារមិនត្រូវមានសារធាតុអាបេតោសឡើយ4អគ្គនាយកដ្ឋានកបបនឹងជូនដំណឹងអំពីព័ត៌មានលម្អិតនិងវិធានការបន្ថែមទៀតនៅពេលដែលទទួលបានលទ្ធផលវិភាគ ពីមន្ទីរពិសោធន៍ភាគីទី3ប្រកបដោយស្មារតីទទួលខុសត្រូវនិងមានតម្លាភាពសូមជម្រាបជូនផងដែរថាសារធាតុអាបេតូសមិនត្រូវអនុញ្ញាតឲ្យមានវត្តមាននៅ ក្នុងផលិតផលគ្រឿងសម្អាងទេវត្តមាននៃសារធាតុនេះអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់មនុស្សជាពិសេសអាចបណ្ដាលឲ្យកើតជំងឺមហារីកជាមួយនឹងវិធានការខាងលើកាលពីព្រឹកថ្ងៃទី22ខែសីហាឆ្នាំ2022 អគ្គនាយកដ្ឋានកបបបានប្រជុំជាមួយក្រុមហ៊ុន DKSH តាមរយៈប្រព័ន្ធអនឡាញក្រមអធិបតីភាពលោកផាន់អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកបប និងតំណាងក្រុមហ៊ុន DKSH កិច្ចប្រជុំនេះអគ្គនាយកដ្ឋានកបប បានធ្វើបទបង្ហាញអំពីលទ្ធផលវិភាគម្សៅទារកនិងកូម៉ា ដែលធ្វើពីម្សៅតាល់ដែលមានសារធាតុអាបេតូសហើយអគ្គនាយកដ្ឋានកបបបានស្នើឲ្យក្រុមហ៊ុនបញ្ឈប់ការចរាចរផលិតផលម្សៅលាបទារកនិងកុមាររបស់ខ្លួន ដោយរងចាំលទ្ធផលវិភាគផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ភាគីទី3ប្រភេទម្សៅទាំងនោះរួមមាន Johnson Baby Powder 380g Johnson Blossom Baby Powder 380g D Naked Baby Powder 380ក្រាម D Ni Newborn Baby Powder 380ក្រាម Furin Baby Powder 125ក្រាម Laffer Below 320ក្រាម Kodomok Baby Powder 180ក្រាមនិង Baby My Natural Mal 180ក្រាមម្សៅលាបខ្លួនទារកនិងកុមារទាំងនេះកបបបានបញ្ជាក់ថាជាផលិតផលដែលផលិតនៅរោងចក្រក្នុងប្រទេសថៃ និងម៉ាឡេស៊ី។ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។